ជម្រាបសួរបងចាខ្ញុំមានរឿងចង់ជម្រាបបងបន្តិចមានរឿងអីគឺខ្ញុំសូមឈប់ថតថាម៉េចសូមឈប់ថតប៉ុន្តែការងារនេះនៅសល់តែ2ថ្ងៃទៀតចប់ហើយអញ្ចឹងអូនឯងធ្វើឲ្យចប់សិនទៅរួចហើយអូនចង់ទៅទទួលការងារអីផ្សេងក៏តាមចិត្តចឹងណាគឺខ្ញុំចង់មានន័យថា ខ្ញុំសូមរំសាយការងារទាំងអស់ដែលនៅក្នុងក្រុមហ៊ុនបងមិនមែនត្រឹមតែប្រជិក មួយនឹងទេថាម៉េច អូនឯងសុំរំសាយការងារដល់នេះអូនឯងក្តៅខ្លួនទេអីបានជាអូនឯងមកនិយាយភាសាបែបហ្នឹងអូនឯងសុំរំសាយការងារពីក្រុមហ៊ុននេះអញ្ចឹងបានន័យថាអូនឯងនឹងសុំផ្ដាច់កងត្រាពីក្រុមហ៊ុនយើងឯងមែនអត់ហ៎មិនមែនផ្ដាច់កងត្រាពីក្រុមហ៊ុនបងទេតែខ្ញុំផ្ដាច់ខ្លួនពីជីវិតសិល្បៈតែម្ដងណាបងហេតុអីដើម្បីតែមនុស្សប្រុសដើម្បីតែមនុស្សប្រុសម្នាក់អូនឯងសុខចិត្តបោះបង់ការងារដែលខ្លួនឯងស្រឡាញ់ក្តីសម័យខ្លួនឯងអញ្ចឹងហ៎ អញ្ចឹងក៏បានដែរបែបហ្នឹងក៏ត្រូវព្រោះតែខ្ញុំធ្វើតាមអ្វីដែលខ្ញុំចង់ធ្វើខ្ញុំគិតថាវាគឺជាការងារដែលធ្វើឲ្យខ្ញុំមានសេចក្តីសុខហើយមានសុភមង្គលរឿងអីដែលខ្ញុំមិនអាចធ្វើបានខ្ញុំមិនចង់ឲ្យការងារសិល្បៈរបស់ខ្ញុំក្លាយទៅជាគុកខំខាំងនៃសុភមង្គលរបស់ខ្ញុំទេប៉ុន្តែទីនេះកន្លែងនេះសិល្បៈនេះគ្មានអ្នកណាគេហាមឃាត់អូនមិនឲ្យអូនទៅនៅក្បែរមនុស្សដែលអូនស្រឡាញ់ទេ ប៉ុន្តែហេតុអីអូនចាំបាច់ដល់ថ្នាក់បោះបង់វាចោលទាំងដែលអូននេះខំតស៊ូតាំងពីណាពីណីមកហើយអូនយកវាមកបោះចោលងាយងាយអញ្ចឹងចុះបើសិនជាថ្ងៃណាមួយគេមិនស្មោះជាមួយនឹងអូន គេបោះបង់អូនចោលអូនគិតធ្វើយ៉ាងម៉េចបើអូនបោះចោលអស់ហើយហ្នឹងបងពួកខ្ញុំស្រឡាញ់គ្នាយូរហើយណាគេក៏ស្មោះត្រង់ជាមួយខ្ញុំហើយគេហ៊ានធ្វើគ្រប់យ៉ាងលះបង់ដើម្បីខ្ញុំច្រើនរឿងអីដែលខ្ញុំមិនហ៊ានលះបង់ពេលវេលា និងការងារខ្លួនឯងដើម្បីមនុស្សដែលខ្លួនឯងស្រឡាញ់និងដើម្បីសុភមង្គលរបស់ខ្លួនឯងអូខេតាមចិត្តអូនចោះប៉ុន្តែបងគ្រាន់តែផ្ដាំថា មនុស្សយើងបើសិនជាគេស្រឡាញ់យើងពិតប្រាកដមែនណាគេមិនឲ្យយើងបោះបង់ក្តីសម័យយើងចាស់ដើម្បីទៅរស់នៅជាមួយគេនោះទេប៉ុន្តែมันជាបញ្ហាទេបងមិនអាចហាមឃាត់ចិត្តអូនបានទេ ចង់ធ្វើអីក៏ធ្វើទៅតែបងគ្រាន់តែផ្ដាំអូនថាបើសិនជាថ្ងៃណាមួយអូនចង់វិលត្រឡប់មករកការងារហ្នឹងហើយមកទីនេះវិញ ទីនេះក្រុមហ៊ុននេះសូមប្រាប់អូនថាมันអាចទទួលអូនបានជាដាច់ខាតពីព្រោះអូនជាអ្នកបោះបង់ពីព្រោះអូនជាអ្នកបោះចោលអនាគតខ្លួនឯងចោលដោយខ្លួនឯងទេណាបងបងកុំបារម្ភបងមើលមុខខ្ញុំឲ្យច្បាស់អ្វីដែលខ្ញុំសម្រេចចិត្តហើយខ្ញុំមិនបកក្រោយជាដាច់ខាតណាថាមិនត្រូវអនាគតរបស់ខ្ញុំវាអាចនឹងល្អប្រសើរភ្លឺស្វាង ជាងអាការងារសិល្បៈនេះរាប់លានដងទៀតក៏ថាបាន។ ឲ្យតែខ្ញុំព្យាយាមសូជាមួយ នឹងជីវិតហឺហាហើយសូនិងជាមួយនឹងមនុស្សដែលខ្លួនឯងស្រឡាញ់និងសុភមង្គលរបស់ខ្លួនឯងថាមិនត្រូវខ្ញុំល្បីជាងការងារនេះច្រើនដងណាបងកុំបារម្ភអីណាចាំមើលតើអ្វីដែលខ្ញុំធ្វើនេះវាទៅជាយ៉ាងណាអូខេបងជូនពរជូនពរនឹងអីដែលអូនបងប្រាថ្នាឲ្យវាបានសម្រេចដោយអូនបងប្រាថ្នាផងចុះណា អរគុណច្រើនណាស់បងជីវិតរបស់ខ្ញុំប្រកាសជាល្អប្រសើរដូចអ្វីដែលបងជូនពរភាពយន្តខ្នាតធំរឿងលះបង់